លោកអើយអ្នកធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេ ប្រាប់ខ្ញុំថានៅស៊ីងដល ញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង ទៅផ្លូវណាទើបអាចធ្វើឲ្យចិត្តនេះស្ងប់មានអារម្មណ៍សងខ្លួនឯងណាពីមុនគេ ប្រាប់ខ្ញុំថានៅ single តែលូនខំលួចស្រឡាញ់គេម្នាក់ឯងទឹកគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង dan menurut កូនងងគេគ្រាន់តែជាមនុស្សម្នាក់ចូលចិត្ត